គេលក់អត់លើលក់ហើយលក់ហើយហើយនៅដូចលក់លឿនខុសពីធម្មតាហើយចាប់ប្តីខ្ញុំចំកន្លែងហ្នឹងទីនេះមកកប់ស្រីគួរស្លាញ់ណាប្តីអូនណាប៉ាកែបើអត់ប៉ាកែស្មានបានកូនមួយតិចទៀតបានកូនមួយទៀតពីរនិយាយអីណាខ្ញុំចាប់តើបងភញាក់មករំខានទៀតជប់សិនជប់សិនបងឯងប្រកាសហើយ make sure អត់ថាកូនរោគេងអត់មករំខានពេលវេលាដូចពូនពូយើងទៀតហ៎ Yes អេអូខេតោះចេញខ្ញុំណាលឹមនៅថ្ងៃគួបអាពេលពេល5ឆ្នាំពួកយើងបើអត់មាននិយាយទេ បងសូមជូនពរឲ្យពុនមកបងមានសុខភាពល្អសម្រាប់កាន់តែស្អាត ជាពិសេសគឺគួរឲ្យស្រឡាញ់តតាហើយនឹងឈប់រឿងឈប់ប្រចាំប្តីទៀតអូនក៏ដូចគ្នា អូនអត់សុំអីច្រើនទេអូនសុំឲ្យប្តីរបស់អូនស្រឡាញ់អូនហើយនឹងកូនរហូតហើយសុំឲ្យប្តីរបស់អូននឹងត្រូវបតាសារបស់ប្រពន្ធតែម្នាក់កូនសាធុកសាធុកសាធុកសាធុកសាធុកមកពេលលេងសិតតែជាប់បតាសាទៀតម៉េចអត់ទឹកចិត្តអ្ហ៎ តើតើតើអញ្ចឹងក៏បានដែរអញ្ចឹងតោះអញ្ចឹងយើងរាប់ពី1ដល់3យើងផ្លុំបងប្អូនគ្នាណា1 2 3កុំផ្លុំដែរ កំពុងតែសោចរៀនសបាយកូនមិនគេងចឹងហ៎ងើបឡើងមើលងើបមកហើយកូនអស់កម្លាំងណាកូនចង់កែអូយអត់ទេងើបឡើងមកមកស្ដាប់អ្នកគ្រូរៀនឲ្យចាប់ម៉ោងសិនអូខេរៀនឲ្យចាប់ម៉ោងសិន ចាប់ម៉ោងហើយចាំម៉ាម៉ាក់ឲ្យស្គរសូកូឡាកូនមីក្រូអឺអត់អត់ទៅចឹងចាំម៉ាក់ប្រមូលស្ករសូកូឡាទាំងអស់នៅក្នុងផ្ទះយកទៅឲ្យក្មេងអ្នកចិត្តខាងឲ្យអស់ តែម៉ាក់អត់ទេកូនរៀនក៏បានដែរតែកូនស៊ុំសូកូឡាពីរគ្រាប់មក No no ញ៉ាំបានតែមួយគ្រាប់ទេជឿម៉ាក់ណាកូនរបស់ឆ្ងាញ់របស់ពិសេសញ៉ាំតែមួយគ្រាប់មួយគ្រាប់បានហើយញ៉ាំច្រើនធុញណាជឿម៉ាក់ញ៉ាំមកគ្រាប់បានហើយតែឥឡូវហ៊ានសិនហ៊ានសិនចាំម៉ាម៉ាឲ្យស្ករសូកូឡាអូខេអូធ្វើមកអញ្ចឹងអត់បានស្ករទេតោះមកសេតាអ្នកគ្រូណោះ ទេកុំខ្ជិលយកឲ្យបានសូកូឡាឥឡូវការងារប្រជុំរបស់យើងបានចប់ហើយណាអញ្ចឹងបើមានអីផ្លៃឬអ្នកអាចសួរខ្ញុំបានហើយចំណាយឯកសារដែលតេតតងជាមួយនឹងពួកយើងដែលត្រូវទិញនោះខ្ញុំសូមយកមកគិតពិនិត្យមើលសិនណា រាចេញពីធ្វើការងារទៅរាកតនាទៀតអូអត់មានតនាទេប្រហែលជានៅផ្ទះមើលទទួលជុំប្រពន្ធជុំកូននឹងឯងដោយរីណាដឹងអញ្ចឹងខ្ញុំអត់សូវចង់ទៅណាទេឥឡូវហ្នឹងខ្ញុំចំណានរាដល់ហើយមានប្រពន្ធមានកូនចាក់កំដររហូតមិនដូចខ្ញុំទេនៅខុនដូតាមម្នាក់ឯងបែបនេះអត់សុខដល់ហើយចុះបើចំណានរីណាមិនយកសង្សារមួយទៅរាល់ថ្ងៃនឹងឃើញម្នាក់ឯងប៉ុន្តែមើលទៅគេដូចជាមិនចាប់អារម្មណ៍ពីខ្ញុំសោះហឹមហើយដល់ណាគេក៏ចិត្តដាច់មែន រីណាទាំងស្អាតទាំងប្រកែទាំងឆ្លាតឯងក៏ភ្នែកស្អុយមិនមើលមិនឃើញរ៉េខ្សែកនេះស្អាតអស់ខ្ញុំទៅបតិចថ្មីត្បូងវាតូចតូចមែនតើស្អាតមែនតើនេះអូបើបានប្រពន្ធខ្ញុំលិនពាក់អីគឺដឹងស្អាតមិនខ្មិចរីណារីណាទិញនៅហាងណាមើលជួយប្រាប់គ្នាផងមើលមិនមែនចង់ឲ្យទៅទិញឲ្យលិនមួយខ្សែដែរចេះអត់អីទេ ទៀតណាអូខេអញ្ចឹងប៉ុណ្ណឹងបានហើយណាចាំស្អែកចាំតេតតគ្នានឹងការងារបន្ថែមទៀតបាយបាយអីធ្វើការពីផ្ទះទៅអញ្ចឹងមកយ៉ាងដែរតា ស្រួលអីគិតទៅមើលលីនសិន មិនដឹងឯងថា iPad ហ្នឹងមកឲ្យកូនប្រើតែពេលដែលកូនរៀនអនឡាញទេហាពេលហ្នឹងមិនឲ្យកូនប្រើបានលេងច្រើនពេកខូចភ្នែកហ៎កូនតែកូនឃើញម៉ាក់ឃើញប៉ាជុចរហូតហ្នឹងអូយកូនស្ដាប់ម៉ែកូនកុំយកគំរូតាមមនុស្សធំណាកុំធ្វើតាមម៉ាក់ហើយប៉ាកូននៅទួចអត់ដូចមនុស្សធំទេកូនធ្វើតាមហើយថែម៉ាក់កូនគេពីអ្នកនេះលឺតែនិយាយប្រកែកគ្នាលោឡាលោឡាចឹងហើយងាប់ហើយប្តី ប្តីណាមិនបានធ្វើខ្លួនអញ្ចឹងហ៎ឃើញបងទៅចេញពីនិយាយការងារតាមអនឡាញហីហើយមិនធ្វើខ្លួនអីអញ្ចឹងធ្វើខ្លួនឲ្យសមរម្យបន្តិចទៅប្តីអាលីនបងធ្វើការអនឡាញគេឃើញទាំងកណាត់លើនឹងមានណាដឹងអូយស្លៀកតែអញ្ចឹងទៅអូនទៅគិតអីនេះស្លៀកខោអញ្ចឹងងាយងាយស្រួលស្រួលរ៉ារ៉ាពីមុនមិនអញ្ចឹងទេណាកាលនៅកន្លះរ៉ាធ្វើខ្លួនសង្ហាសង្ហារហូតតាមពីចុងសក់ដល់ចុងជើងរ៉ាធ្វើខ្លួនរហូតហើយឥឡូវមិនអញ្ចឹងហ៎ ធ្វើខ្លួនឲ្យស្អាតសង្ហាដូចមុនអត់បានទេអើយឥឡូវជុំនិយាយរឿងបងនិយាយរឿងឯងមួយកូននិយាយស្អីគេឡូឡាឡូឡាបងលឺតែលូនេះគឺកូនកូនបងឯងហ្នឹងឯងចុច iPad ចុចទូរស័ព្ទអត់ដឹងពេលទេមកបាយក៏យក iPad យកមកចុចដែរណែកូនរោប៉ាប្រាប់ឲ្យប្រាប់ទៀតហ៎កូនពេលញ៉ាំបាយហាមចុចទូរស័ព្ទហើយកណាស្ដាប់ប៉ាអញ្ចឹងដល់ហើយថាឲ្យកូនណា អត់មើលខ្លួនឯងទេអើយហងៃឈឺក្បាលឈឺក្បាលមួយអើកូនពីរនាក់ហ្នឹងហ្មងម៉ាក់កូនឃ្លានបាយណាម៉ាក់សុំតោះតោះញ៉ាំមើលរហូតតិចអាយតោះ កូនឯងញ៉ាំបាយច្រើនច្រើនណាកូនណាហើយញ៉ាំឆ្អែតភ្លាមប្រញាប់ចូលគេងលឿននៅថ្ងៃហ្នឹងត្រូវប្រញាប់ចូលគេងពីប្រឡប់ណាកូនមែនហើយកូនរោពេលកូនញ៉ាំបាយហើយកូនត្រូវប្រញាប់ចូលគេងក្មេងត្រូវប្រញាប់គេងពីប្រឡប់លឿនអត់ចុះបើកូនគេលូបាត់ប៉ាម៉ាក់ធ្វើអីប៉ាម៉ាក់ទៅគេងចូលគេងណាស់ហ្នឹងកូនមានធ្វើអីតាធ្វើអីណាកូនអឺតោះនិយាយហួចមិនហ្នឹង អូយគេងដល់ហើយតើញ៉ាំបាញ់ជឿប្រហែលកូនកេងប៉ាម៉ាក់ចុះទៅលេងសួនហ្មងអត់ទេម៉ាក់អត់មានទៅណាទេប៉ាម៉ាក់ចុះកេងដូចគ្នាអញ្ចឹងពេលកូនរោញ៉ាំបាយរួចហើយ កូនរោក៏ទៅគេងហើយម៉ាក់ប៉ាក៏ទៅនិយាយរឿងនិទានឲ្យកូនស្ដាប់វារាល់ដងអញ្ចឹងពេលនិយាយនិទានឲ្យកូនស្ដាប់ហើយប៉ាម៉ាក់ក៏ទៅគេងដូចគ្នាមានអីណាខ្ញុំបាយកូនចាស់ចាស់ធ្វើអីចម្លែកចម្លែក នីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែដើម្បីជំនួយកម្លាំងនិងខួរក្បាលញ៉ាំបេរូការរាល់ថ្ងៃដើម្បីធម្មពលដ៏ខ្លាំងក្លា La Roscobin ការពីនឹងព្យាបាលជំងឺផ្ដាសាយយ៉ាងមានប្រសិទ្ធភាពទឹកដោះគោជូរអង្គមៀលឆ្ងាញ់ហើយផ្នែកភ្លឺច្បាស់ Sting ជីវិតប្រកបដោយភាពស្វាហាប់រ៉ាឌីរ៉ាឌីបន្ថែមរសជាតិស្អាតក្លិនឈ្ងុយឆ្ងាញ់ រ៉ូទីរ៉ូទីបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំង ស្មានជីវិតរស់រវើងម៉ៃថាទឹកនោមយូនីត្រៃប្រភេទព្រីមៀមគុណភាពស្វេដងភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អ ជាមួយអីចឹងបូការីស្វេតទឹកដោះគោជូរអង្គមៀលឆ្ងាញ់ហើយផ្នែកព្រឺច្បាស់ ពីធម្មតាហើយចាប់ប្តីចំកន្លែងណាទីនេះមកកប់ស្រីធ្វើឲ្យស្រឡាញ់ណាប្តីអូនណាប៉ាកែបើអត់ប៉ាកែស្មានបានកូនមួយតិចទៀតបានកូនមួយទៀតពីរនិយាយអីណាចាប់តើបងភ្ញាក់មករំខានទៀតជប់សិនជប់សិនបើណាប្រកាសអត់ make sure អត់ថាកូនរកគេងអត់មករំខានពេលវេលាដូចពូនពូយើងទៀតហ្នឹង អូខេតោះចេញខ្ញុំណាលីនបងថាដល់ម៉ោងភ្លឹមទៀនហើយហឺ អញ្ចឹងយើងខ្លងពីរនាក់អូខេលឹមនៅថ្ងៃគួបអាពីពី5ឆ្នាំពួកយើងបើអត់មាននិយាយទេបងសូមជូនពរឲ្យពុនមកបងមានសុខភាពល្អសម្រាប់កាន់តែស្អាតហើយជាពិសេសគឺគួរឲ្យស្រឡាញ់តដែលហើយនឹងឈប់រឿងឈប់ប្រចាំប្តីទៀត ក៏ដូចគ្នាអូនអត់សុំអីច្រើនទេអូនសុំឲ្យប្តីរបស់អូនស្រឡាញ់អូនហើយនឹងកូនរហូតហើយសុំឲ្យប្តីរបស់អូននឹងត្រូវបតាសារបស់ប្រពន្ធតែម្នាក់កូនសាធុកសាធុកសាធុកសាធុកសាធុកបើលេនសិតតែជាប់បតាសាទៀតម៉េចអត់ទឹកចិត្តអ្ហ៎តែតែតែអញ្ចឹងក៏បានដែរអញ្ចឹងតើអញ្ចឹងយើងរាប់ពី1ដល់3យើងផ្លុំដល់គ្នាណា1 2 3កូនផ្លុំដែរអើយកូនរត់ទៀតហើយ kia tớ Tớ con trăng nó mùi ba mà Con ăn ngồi kê nhé Ba mạ khô cha Bê con kê lụa Ba mạ nó kia mơ tủ tủ Mình mơ nà Lỡ ba tha cho kê mà lỡ cho kê mà ngồi kê Ba mạ mình căng người thật vừa tiết à Ừ Căng người ấy thơ tầng dũng Chỗ thần em ơi từ tuổi មើលទៀតហ្មងណារឿងពុកល្អហ្មងបាច់ឆ្លងគួយបណ្ដានបាច់អីទេកូនធ្វើផ្ទះផ្ទះកូនហ្នឹងមកធ្វើដៃចឹងទៅអីមានអីណាកូន mặt mặt Thái Lan à, mà Hưởng hết có hình như là mới Lên bên đây người kia chỗ kia À, mà bên đây là người kia, bên đây từ kia ta ôn nam mơ Hưởng mấy con Hưởng là ôn mơ Lên mày dây chân Hử? Mình dây chân mấy? Ách dơ Ồ, chưa có chứ សស្រីរីណារីណានិយាយថាការងារដែលតម្លាក់ខ្ញុំកាលពីម្សិលមិញហ្នឹងណាខ្ញុំបានធ្វើវារួចហើយប៉ុន្តែដូចជាវាអត់ទាន់ល្អអញ្ចឹងណាអញ្ចឹងចង់សុំពេលថា2 3ថ្ងៃទៀតព្រោះខ្ញុំចង់រៀង make sure ជាងនឹងទៀតថាឲ្យវារៀងល្អជាងនឹងអញ្ចឹងណាគិតមិនដែរចាអូខេប្រុសសង្ហាអប៉ុន្តែបើតាមចំអខ្ញុំបើសិនជារ៉ាមិនសូវយល់ឬមួយក៏មិនសូវឆាប់ចេះអីអញ្ចឹង មករកខ្ញុំមែនណាព្រោះថាយើងនិយាយគ្នាតាមវីដេអូចឹងវាមានអារម្មណ៍ថាដូចជាពាក់មើលអត់សូវច្បាស់ហើយមែនទេហឹមដើអត់កើតទេហីធ្វើអញ្ចឹងរំខានរីណាពេកហីមានអីណារ៉េម៉េចរំខានឬមួយក៏ខ្លាចម៉ែប្រពន្ធដូចមិនកើតទេហីអូខេអញ្ចឹងរ៉ាមករកខ្ញុំនៅខុនដូក៏បានដែរពួកខុនដូខ្ញុំនៅតែម្នាក់ហើយស្ងាត់ស្រួលនិយាយគ្នាទៀតមែនទេអឺ ធ្វើអញ្ចឹងប្រពន្ធខ្ញុំលេងឲ្យចូលផ្ទះហ្មងអូខេឥឡូវសម្រាប់ចាំនឹងក៏បានដែរអញ្ចឹងចាំរីណាមកតែខ្ញុំហ្មងទៅអញ្ចឹងអូខេឥឡូវខ្ញុំទៅផ្ទះរ៉ាក៏បានដែរទៅឥឡូវបានអត់បាទបាទហ្នឹងហើយសម្រាប់ចាំហ្នឹងអញ្ចឹងណាអូសម្លាញ់អូយនៅធ្វើការទៀតដល់ប្តីអ៊ុំស្មានតែធ្វើការហើយហីអត់តន់ចាប់ផងលេងបងកំពុងធ្វើការមកទៅដល់ទឹកមីរស្វិតដល់ហើយណោ វាចឹងឯងប្តីប្រពន្ធគេគេត្រូវតែមានការស្វីតអីអញ្ចឹងខ្លះមិនចោះបានទេណាឥឡូវបើមិនចេះយកចិត្តប្តីបើមិនចេះស្វីតដាក់ប្តីប្តីមានស្រីបាត់ព្រោះឥឡូវសបោអ្នកដែលចង់បានប្តីគេម៉ែនេះតែបើសិនជាប្រពន្ធប្រហែលតិចអាចនឹងប្តីយកអ្នកថ្មីក៏ថាបានព្រោះរបស់ចាស់ញ៉ាំទៅវាដូចជា ធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែដើម្បីជំនួយកម្លាំងនិងខួរក្បាលញ៉ាំបេរូការរាល់ថ្ងៃដើម្បីធម្មពលដ៏ខ្លាំងក្លា La Roscobin ការពីនឹងព្យាបាលជំងឺផ្ដាសាយយ៉ាងមានប្រសិទ្ធភាពទឹកដោះគោជូរអង្គមៀលឆ្ងាញ់ហើយផ្នែកភ្លឺច្បាស់ Sting ជីវិតប្រកបដោយភាពស្វាហាប់រ៉ាឌីរ៉ាឌីមិនថែមរសជាតិស្អាតក្លិនឈ្ងុយឆ្ងាញ់ រ៉ូទីរ៉ូទីបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងស្មានជីវិតរស់រវើងមីថាទឹកនោមយូនីត្រៃប្រភេទព្រីមៀមគុណភាពស្វេដងភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាព ល្អជាមួយអីចឹងបូការីស្វេត ឲ្យគេមកទេមែនហេតុអញគិតអីនេះលីនរីណាគ្នាមកនិយាយការងារមួយបងតើទុកចិត្តដីបន្តិចមើលអូនទុកចិត្តបងហើយតែអូនមិនទុកចិត្តមីដីគូសហការមួយបងហ្នឹងមនុស្សស្អីស្អី30ឆ្នាំហីក៏មានប្តីទៀតមិនព្រមមកចង់តែប្តីគេមែនលីនបងខលវីដេអូមួយរីណារឿងការងារមែនតើមិនពេលទៅនេះណាទាំងគួយខលវីដេអូនិយាយលេងអូនអូនមិនដឹងនៅមកអូននិយាយរឿងការងារហើយនៅក្រោយខ្នងមិនដឹងធ្វើអីទៀត ຕົកចិត្តបាក់នេះមនុស្សស្មារតីឡើយអូយលីនបងស្រឡាញ់លីនបងស្រឡាញ់កូនអានេះក៏ដឹងដែរបងមិនដាក់ទៅគិតរឿងអីផ្ដេសផ្ដាស់មួយផ្សេងផ្សេងហ៎អូយមិនដឹងហើយខ្លួនឯងប្រមើខ្លួនឯងមើលរាល់ថ្ងៃហ្នឹងអាយុកាន់តែច្រើនហូរហៀងក៏កាន់តែសង្ហាទៅសង្ហាទៅហើយឲ្យប្រពន្ធចាក់ប្រច័ននេះហ៎កំពុងតែសារប្តីឲ្យជេរប្តីឥឡូវហ្នឹងហ៎ ខេឥឡូវមកលៀនជប់ខឹងអមអត់រ៉េមិនណាឲ្យតែពេលឈ្លោះគ្នាម្ដងណាមួយម៉ាត់លុយមួយម៉ាត់លុយមួយម៉ាត់លុយតើប្រពន្ធនឹងអីគេស្អីមកលុយមែនពីលៀនរ៉េមួយម៉ាត់ទៀត2លានកន្លះយកអត់ឡើយនិយាយទៅអស់ហើយលុយនឹងនៅសល់តែប៉ុណ្្នឹងជាប់ខ្លួនឯងព្រោះលុយផ្សេងៗបងប្រគល់ឲ្យកាន់កាប់អស់ហើយឥឡូវយកអត់ចុងក្រោយ លុយគេបានតែកញ្ញទេដាក់មកហឹមមកហឹមអត់ចិត្តដាក់ចិត្តមកថាដាក់កូនអើឆ្ងល់កូនមួយនេះញាក់ញាក់ញាក់ញាក់មុខលុយហេចាអូនមានយកលុយទាំងអស់ហ្នឹងទៅណាអូនយកលុយទាំងអស់ហ្នឹងយកទៅຕົកចាក់ចែងបញ្ហាគ្រួសារយើងតា ទីណាមួយឥឡូវប្តីក៏អត់ត្រូវទៅណាដែរត្រូវអត់ហើយចាំប្តីទុកលុយនៅខ្លួនឯងធ្វើអីឲ្យប្រពន្ធទុកទៅមិនល្អជាងអីហ៎ហើយចុះដល់នឹងលុយប្តីបានមកហ្នឹងទុកខ្លួនឯងមែនកែងប្រពន្ធអ្នកកាន់កាប់តើអីអាហ្នឹងឯងគេហៅថាប្តីល្អចង់ដកប្រមាណក៏ដកតាមចិត្តទៅអត់ថាឥឡូវបងទៅមើលកូនរៀនអនឡាញណាបាទឃ្លានបាយទៅញ៉ាំហ្នឹងឯងអូនទៅធ្វើម្ហូបមួយញ៉ាក់ញ៉ាក់ញ៉ាក់ញ៉ាក់ហើយអត់មានលួច kho Việt ơi mới sấy ấy nè À, đằng ngay ừ. ngay, trắng này, chống lại ơi ba đằng ơi một lôi món á con này video call ហើយថ្មីថ្មីបាញ់អង្ករការពារ COVID ធូរឲ្យកូនឯកូនហើយឲ្យរៀនមកគេងលក់ចោលគ្រូអញ្ចឹង ក្រក្រក្រក្រខាងឡើងកូនក្រអីហេឲ្យរៀនហើយកូនឯងគេងលក់ចោលគ្រូចឹងកូនកកឡើងតាំងចិត្តរៀនមើលប៉ាកូនមួយគេងឲ្យសោះមកណែយប់មិញប៉ាដេញឲ្យចូលគេងតាំងពីល្ងាចទេយើងអត់ព្រមគេងទេនៅកន្លុកប៉ាម៉ាក់ពេញមួយយប់ឥឡូវអត់មានមកគេងទេមកកូនតាំងចិត្តរៀនរៀនឡើងតាំងចិត្តរៀនតិចមើល nó cụ ăn đó ăn đây ấy. Cụ ăn chăng lấy. Không bằng yên. Ừ, chăng bằng cái hạ cồn chla tệ. Ta hiến đấy Ừ. Ăn mớ, nó cụ ăn ạ. Có. Có có cô có ngô. Cà kho trứng tru cô có nghiêng. con râu. À? ហ៊ានកខកខ để tranh kho chân chú chân bỏ hộp chân ấy nè con Ý. Nào, ăn tam khố con Cũng riêng là ta, nói skim không? Ok, ok, thôi, bạn hãy skim các bạn hãy thôi Ăn này thờ, ăn này tam khố À, con rau hả? Con này nó hiền hơn mình ấy nè, bà tự khổm tí nhá con Ừ, tao nè tao á Con đâu tại anh có bán á អូខេអញ្ចឹងបើកើតណាថានៅតែឯងបានហើយហាម គេយក់ចោលគ្រូទៀតលឿនទៅក៏ដឹងដែរអូខេកូនឆ្លាតឆ្លាតដូចប៉ាអញ្ចឹងណាប៉ាទៅហើយ ចង្ហាន់ចាំមើលទៅអីព្រៀនអីបើអារម្មណ៍នៅប្រពន្ធនេះហ្នឹងឈួតនេះតាទៅវិញតាទៅព្រៀនកូនមិនទៅកូនចៅចឹងទៅព្រៀនកូនមិនកើតបើប្រពន្ធមកធ្វើខ្លួនចឹងកាន់តែស្អាតទៅស្អាតទៅធ្វើខ្លួនតាក់ទាញប្តីហើយណាមួយអណៃឥឡូវពេលវេលាប្តីប្រពន្ធយើងសិនបានជួបគ្នាទៅណាកូនរោរំខានរហូតនេះឈួតនិយាយអីចឹងស្ដាប់អូនណា យើងពេលរៀបរយពងគឺមានច្រើនមានរងថ្ងៃមានដូចសង្សារណាថាពីមុនតែសង្សារអត់ស្អីមានពេលឥឡូវមានរងថ្ងៃវិញហ្នឹងណាដឹងហើយចូលមកត្រូវបានមួយទៅវិញជាក់ចិត្តណែឈួតទេអុយកូនរោមកឃើញលុនណាអត់ទេទៅវិញទៅថាប្តីមួយសិនអូលីនប្តីពុនគេសងគាត់ថាទៅដូចអៀនលាក់លៀមលាក់លៀមអីមកនិយាយឆានហ្នឹងក៏បានហ្នឹង ធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែដើម្បីជំនួយកម្លាំងនិងខួរក្បាលញ៉ាំបេរូការរាល់ថ្ងៃដើម្បីធម្មពលដ៏ខ្លាំងក្លា La Roscobin ការពីនឹងព្យាបាលជំងឺផ្ដាសាយយ៉ាងមានប្រសិទ្ធភាពទឹកដោះគោជូរអង្គមៀលឆ្លាញ់ហើយផ្នែកព្រឺច្បាស់ Sting ជីវិតប្រកបដោយភាពស្វាហាប់រ៉ាឌីរ៉ាឌីបន្ថែមរសជាតិស្អាតក្លិនឈ្ងុយឆ្ងាញ់ រ៉ូទីរ៉ូទីបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងស្មានជីវិនរស់រវើងមីថាទឹកនោមយូនីត្រៃប្រភេទព្រីមៀមគុណភាពស្វេដងភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតពេលដែលស្រលាញ់គ្នា គេមួយគូនេះស្វីតដល់ហើយណោះចណែដល់ហើយនេះនេះមិនចង់ក្នុងតែគេមានចិត្តកណ្ដឹងចិត្តមើលឲ្យមានពាក់ម៉ាស់ពាក់អីទេទីនាំទៅរកឈរដល់គ្រួសារគេលីនអត់បានទេទៅក្រៅទៅបាញ់អាកុលបាញ់អីសិនលីនលីនលីនលីន ឲ្យលីណាឯងចូលផ្ទះខ្ញុំបានស្រួលស្រួលទេថៃមិនដឹងថាមកពីណាផងឆ្លងមេរោគមេអីមកដល់ផ្ទះខ្ញុំគិតមិនអីរ៉ារ៉ាមកប្រពន្ធរ៉ាមិនធ្វើចឹងដាក់ខ្ញុំហ៎នេះខ្ញុំមិនមែនពេលតណែមកលេងតែកែបែបនេះនេះខ្ញុំមកជួបរ៉ាមកធ្វើការងារខ្ញុំក៏ដូចគ្នាខ្ញុំក៏ប្រកាសសមត្ថភាពក្នុងគ្រួសារខ្ញុំដែរព្រោះថាប្តីហើយកូនខ្ញុំអត់ដែរបានចេញទៅណាក្រៅផ្ដេសផ្ដាសផងហើយសុកសឹកនាងក៏ចូលមកទាំងឥឡូវអត់មានពាក់ម៉ាស់អត់ទាន់បាញ់កលអត់ទាន់បានវាស់កដៅរឿងអីដែលខ្ញុំឲ្យចូលផ្ទះខ្ញុំងាយងាយយោ លីនរីណាគេប្រហែលមិនបានដើរហើរទៅណាប្តីប្រាស់ទេឲ្យរីណាគេចូលក្នុងទៅរ៉ាតែឯងធ្មប់មែនបានមើលធ្លុះថាគាត់នឹងអត់មានជាប់មេរោគចង្រៃអីចូលមកដឹងថាមុននឹងមិនដឹងដើរហើរទៅណាខ្លះជួបណាគេខ្លះទៅកន្លែងណាខ្លះមិនស្រួលទៅតែមកពីកន្លែងបើកតាមហងមិនដឹងលីនណែលីនជួលពេញណាខ្ញុំស្អាតស្អំខ្ញុំស្គាល់ខ្លួនឯងច្បាស់ថាខ្ញុំមិនស្អាតស្អំខ្ញុំមិនបានដល់ឆ្នាំដល់ស្អីទេកុំតែបេះតែផ្ដាស់ពេកខ្ញុំងាប់មេរោគហ៎លីនបានហើយឈប់និយាយច្រើនទៀត ខ្ញុំទៅយកអកលយកម៉ាស៊ីនបោះកម្ដៅយកមកហើយដែរនៅឲ្យឆ្ងាយកាន់តែឆ្ងាយកាន់តែល្អហាមចូលចិត្តគេមេរកចង្រៃចង្រៃដៃចាញ់ចាញ់ចាញ់ចាញ់ចាញ់ចាញ់អស់ចាញ់អត់ផុតពីផ្ទះយើងណាកុំចូលក្នុងផ្ទះយើងឲ្យសោះណែហើយបានទៅខ្ញុំទៅផ្ទះអើបានទេបានទេចូលតែខ្ញុំអត់បានទេកណ្ដាលខ្លួននេះ47អូ my god លីន ឈួតតែអីហ่าលេធ្វើបោកខ្ញុំឆាថ្ងៃបែបនេះរាប់ម៉ោងបើមកឲ្យកម្ដៅវាក្ដៅខ្លាំងវាមានតែឈួតអីមែនទេលិនឲ្យរីណាចូលទៅប្រញាប់បានធ្វើការអីអត់ទេឃើញកម្ដៅខ្លួនបើគេអត់37អង្សាអត់អាចឈរទៅបានទេអញ្ចឹងត្រូវឈរនៅកន្លែងហ្នឹងឈរចាំពន្លឺថ្ងៃព្រះអាទិត្យដើម្បីរងាប់មេរោគនឹងឲ្យអស់សិនទើបមានសិទ្ធិចូលក្នុងផ្ទះខ្ញុំបានណាលេងណាណាប្រាប់លីនទៅថាបានតាណាប្រដេបដាឲ្យចេញពីខុនដូមកផ្ទះខ្ញុំហ្មងតើអត់មែនណាទេខ្ញុំមានតាណាត ខ្ញុំស្អាតស្អំទាំងអស់ណារ៉ាខ្ញុំស្គាល់ខ្លួនឯងច្បាស់ណាស់អំឡុងពេលនេះខ្ញុំអត់អាចទុកចិត្តអ្នកណាបានទាំងអស់ខ្ញុំត្រូវតែការពារសុវត្ថិភាពក្រុមគ្រួសាររបស់ខ្ញុំទាំងមូលរ៉ាយល់អ្វីដែលខ្ញុំនិយាយឲ្យត្រូវអត់រ៉ាក៏អត់ចង់ឲ្យកូនរស់ឈឺដែរអូយញ៉ៃញ៉ៃដល់នេះលីនឆ្លើយឆ្ងាញ់បន្តិចលីនឈុលពេកណាធ្វើបាបមនុស្សស្បាក់កន្លែងនេះលីនលីនឯងទៅសម្បើមម៉េះរ៉េនេះលីនក៏ធ្វើបាបខ្ញុំស្បាក់កន្លែងនេះរ៉េ សំទោសគាត់ណារីណាលិនគេធ្វើចឹងទៅព្រោះគាត់តែចង់ការពីសុវត្ថិភាពនឹងគ្រួសារឯងសង្ឃឹមថារីណាយល់ណាអត់អីឥឡូវខ្ញុំឡើងទៅនិយាយមួយលិនតាមផ្លិតខ្ញុំមកវិញណាចាំនឹងសិនណា ម៉ែទីណាគេបានប្រាប់ឲ្យតាតាកែបានតាណាផ្ដេបដាស់ទេក្អាវច្រើនដល់នេះនេះលីនកុំជឿចឹងមើលស្ដាប់បងសិនមើលភ្ញៀវមកលេងតាមមួយតមូលឯងធ្វើចឹងដាក់គ្នាមិនសមលីនភ្ញៀវបើភ្ញៀវដូចគេដូចឯងមានអីភ្ញៀវនេះមកមួយអាទិត្យ7ដងលីនគ្នាមានការបងគ្នាមកយល់ពីគ្នាខ្លះមើលអត់យល់រហូតគេតែពីយល់យល់យល់យល់ សាំសាំហ្នឹងឯងអត់គិតពីសុខភាពរបស់ខ្លួនឯងទេមែនអត់ឲ្យឆោខ្លះទៅឲ្យដឹងឲ្យជឿជាក់ថាខ្លួនឯងមិនអីមិនអីតើនៅក្រៅក្តៅខ្លាំងណាស់លីនឲ្យគ្នាឈរចាំមិនលីនមេក្តៅហ៎មេក្តៅខ្លាំងឬក៏ចាក់ខ្លួនឯងហ្នឹងក្តៅចង់ជួបគេចង់នៅចិត្តគេមែនឥឡូវ50ម៉ឺនបើមកអត់រ៉ាយើងដូចហោហាយពេកឯណាមួយខ្ញុំ មួយម៉ាត់លុយពីរម៉ាត់លុយគិតថាប្រពន្ធខ្លួនឯងនឹងអីគេប្រពន្ធខ្លួនឯងនឹងអ្នកលក់ត្រីអីមិនអង្គុយតថ្លៃបានតាមចិត្តមែនឥឡូវឡើងមួយម៉ាត់ទៀត55ម៉ឺននិយាយទៅអស់ពីខ្លួនហ្មងសោះតែប៉ុណ្្នឹងឯងព្រោះដោយសារមុនហ្នឹងក៏លុយដែរហើយឥឡូវលុយទៀត dở mà dở cậu má tam đó tay tay cũng cho chất cái pe lửa hay bọn xong sẽ có bệnh môi thơ nghỉ khỏi lắm <laughs> bà đắng đây phần hò ngay mình nói là kì tôi tạo của quân con rồi ai nè ngay chẳng bọn từ hai đi nào cho một khả năng đó nè យ៉ាងដែរតាពេលខឹងពេលឈឺក៏មានប្តីតាមយល់ចិត្តមានអីគិតគិតទៅគ្រាន់តែលុយថ្លៃប្តីឲ្យលួងហ្នឹងក៏អញសមឲ្យកូនបានដល់ធំដែរ យកបានអត់បាទរីណាមានអីល្អតាតែរីណាខ្ញុំគិតថាចេះបើសិនជាយើងបញ្ចុះតម្លៃជាងនឹងតិចទៀតហ្នឹងមិនដែរដើម្បីឲ្យតម្លៃវារៀងទាបទៅសម្រាប់អ្នកដែលគាត់មានកម្រិតជីវភាពរៀងមធ្យមជាងហ្នឹងគាត់ក៏អាច មានឱកាសទិញវាបានដែរអញ្ចឹងណាមានអីអតាមតារាទៅបើរាសบายចិត្តខ្ញុំក៏តាមនឹងដែរតែគិតរឿងខ្ញុំសบายចិត្តមិនកើតខាងយើងចូលគ្នា50%ម្នាក់អញ្ចឹងបើសិនជាខ្ញុំស្នើទៅ រីណាគិតថាអត់យល់ស្របអីអាច លើកឡើងមកបានដើម្បីឲ្យការងាររបស់យើងទៅមុខរលូនអញ្ចឹងណាចាដូចខ្ញុំប្រាប់រ៉ាតាថាខ្ញុំតាមតារា ទេព្រោះរ៉ាជាមនុស្សបកាឆ្លាត ធ្វើស្អីក៏ត្រូវដែរតាមរ៉ាចោះណាអូខេអញ្ចឹងយកតាមហ្នឹងណាអញ្ចឹងខ្ញុំសុំឡើងទៅយកឯកសារមួយទៀតអញ្ចឹងរីណាអង្គុយចាំខ្ញុំនឹងដល់សិនណា កូនរងបាទមីងណែកូនជាក្មេងនេះឲ្យមកអង្គុយស្ដាប់មនុស្សចាស់និយាយគ្នាបែបនេះមិនល្អទេណាយ៉ាងម៉េចរឿងមើលក៏ម៉ាក់របស់កូននេះគ្មានចេះបណ្ដៅកូនទេហ៎ពីថាអាជីវធម៌ហេតែប៉ាឲ្យមកអង្គុយនឹងតើប៉ាថាម៉ាក់រវល់អត់ឲ្យតំខានម៉ាក់ទេប៉ុន្តែមិញវាមិនចូលចិត្តបែបហ្នឹងកុំធ្វើឆ្អឹងទៅកណា មានឆ្លាក់ឆ្អឹងមែនម៉ាក់ថាបើមានឆ្លាក់ឆ្អឹងឲ្យហូបបាយដុំដុំមកឆ្អឹងចូលពោះវិញហើយតើសឹកក្រៅតើកុំមកទៀតទេក្មេងស្អីកំដឹងណាក្មេងជីវធម៌សោះរំក្បាច់ម៉ែវិញសោះបានទៅក្រៅក៏បានណាក្រក្រទៅណាកូនក្រ ក៏រកទៅណាមិញអូកូនរកថាគេចង់ទៅលេងជាមួយម៉ាក់ទៅខ្ញុំឲ្យគាត់ទៅទៅអូខេរីណាមិនចិត្តមិនគួរចិត្តខ្ញុំចឹងគួរខ្លាចណាវិញហ៎រ៉េគឺខ្ញុំមកម៉ាក់ឯកសារក្បែរក្បែររ៉ាហ្នឹងទៅវាងាយស្រួលមិនក៏ធ្វើភ្ញាក់ផ្អើមហ៎ គ្រឿងនឹងស៊ីស៊ីហើយប្រុសណាគេទ្រាំបានបាច់ប្តីឯងនឹងក៏ចឹងទៀតកុយធ្វើការសោះធ្វើខ្លួនឲ្យ handsome ម៉ាក់ហើយកុំរត់ទុកឲ្យប៉ាប៉ានៅមួយវិញនៅទៅពីនេះមីងថាឆ្អឹងជាប់កអីទៅហ៊ានឆាកឲ្យកូនញោមឆ្អឹង ទៅទឹងកហងអានេះនេះរីណាហើយមិនក៏ធ្វើភ្ញាក់ផ្អើមហេរឿងមួយក៏រ៉ាខ្លាចប្រពន្ធមកថ្នាក់ហ្នឹងហេថ្ងៃណារីណាដើរជពប់ជើងបោកកន្ទប់ទឹកចឹងហើយបងមកជួយមើលជើងគាត់ ធឹមតែជួយមើលជើងអត់អីណាខ្ញុំទ្រាំបានធ្វើចរិតដូចចង់តែប្តីគេទៅអីណាតើបានមនុស្សមិនពេញចិត្តមែនអត់ដែលឮថាខ្ញុំញ៉ាំបាយនៅកន្លែងហ្នឹងខ្ញុំពេញចិត្តណាស់តែគ្រាន់តែខ្ញុំទម្លាប់ល្អមួយខ្ញុំអត់ចូលចិត្តឲ្យអ្នកណាគេមកធ្វើអីពេលដែលខ្ញុំកំពុងធ្វើម្ហូបព្រោះថាខ្ញុំត្រូវដាក់អារម្មណ៍ក្នុងការធ្វើម្ហូបព្រោះខ្ញុំត្រូវតែធ្វើម្ហូបឲ្យឆ្ងាញ់ដើម្បីផ្គប់ចិត្តប្តីខ្ញុំកុំឲ្យបាយក្រៅដូរម្ហូបឲ្យប្តីខ្ញុំទៀតមើលតែប្តីខ្ញុំហ្នឹងបាក់ដៃ សុំឲ្យផ្អែកមិនតិញបងបែជាប្រើពាក្យបាច់សោះអង្គើយពេលដែលនៅក្បែរគ្នាយូរយូរតែឃើញចំណុចអាក្រង់ពេលដំបងបងអងទួយ៉ាងណាក៏មិនថាឡើយក្រែងពួកយើងជាគូសុំត្រឹមអត់អោនបានហើយ មិនចង់សុំអ្វីឡើយក្រៅពីយល់សុំយល់ចិត្តគ្នា